គិតគិតទៅមនុស្សផលដូចកំណាក់ល្អណាមនុស្សល្អល្អអញ្ចឹងមិនក៏មិនទៅរកមនុស្សស្អីល្អទៅមនុស្សដូចខ្ញុំអត់ល្អផងឃើញអត់ហីពពុះបសតអត់តួយគេមើលមើលបសតបសតអត់សដូចបេះដូងរបស់មានអត់បតីអញ្ចឹងសស្អាតអញ្ចឹងអូ អញ្ចឹងពពុះសាប៊ូហ្នឹងបញ្ជាក់ពីភាពស្មោះសរមែនហើយមិនស្មោះទេមិនស្មោះទេបើចង់ដឹងថាស្មោះមិនស្មោះសាក់រួចនៅជាមួយគ្នាបាន90ឆ្នាំមើលងាប់យូម៉ែយូស្អីប៉ុណ្ណឹងលឿនពេកផងអ្នកស្ងៀមចាំមកម៉ាស្សាក្បាលអើយលើមិនដែរស្រួលទេសាប៊ូនេះក៏អបណា ស្ប៊ូដែលប្រទេសកក់ហដងណាខ្ញុំមិនពូណៃដឹងថាស្ប៊ូកក់ហដងមនុស្សស្រឡាញ់គ្នា ធ្វើអីក៏ដឹងដែរគ្រប់រឿងគ្រប់ចំហៀនឥឡូវពូណៃដើរមកជុំឲ្យខ្ញុំមើលទីមើលឯងទៅដើរទៅអីកក់សក់សុកសុកចាំខ្ញុំរាប់ចំហៀនពូណៃចង់ដឹងហើយដើម្បីឲ្យរៀនស្រឡាញ់ពូណៃណែក្តីស្រឡាញ់មានតែគេធ្វើការចាំបាច់រៀនទេអានឹងវាជាឯងឯង ហើយបើមើលទៅបតីក៏មិនត្រូវរៀនដែរព្រោះមើលទៅក្នុង ចិត្តនឹងក៏ស្រឡាញ់ខ្ញុំស្រាប់សិលាត់មានតែនៅលើ app Sastra Film តែមួយគត់